Talk about my past, all the pain, that shit. Talk about my pain, it's all the blame, that shit. But I ain't the same like you made that shit. I just wanna bang in this game, that shit. I just wanna know when it goes so far ខ្ញុំគ្រាន់តែចង់ដឹងថានឹងដល់ទីណាឬមួយខ្ញុំត្រូវរុនលួថែសូនសងថាគ្មានកន្លែងបញ្ឈុំថាគួរធ្វើយ៉ាងណា Everything you want you can pray for it but not everyone can get what they want Everything you do that you will get only God know it ឃើញស្ពីជួយខ្ញុំមកចាំលោតប្រប្រងចង់តែយកកំបាត់មកចាក់ដូចដងមានអារម្មណ៍ជីវិតមិនគ្មានតម្លៃប្រែនៃអោខ្ញុំស្មើសូនខ្ញុំសពព្រៃវាស្នាឲ្យខ្ញុំយ៉ាងនេះសោះសពរបញ្ហាឲ្យខ្ញុំ depress ពេលដែលឈឺក្បាលចង់តែយកគូដល់សាប៊ូចាញ់ឲ្យវាបាត់ stress លើមេឃសត្វតែភ្នែកបង wanna ride on the street under the rain let it hit ចង់លៀងសម្អាតរាល់បញ្ហានៅក្នុងខួរក្បាលចោលឲ្យខ្ទេច Oh my life like a nightmare everybody die in the nightmare Oh my life like a nightmare everybody die in the nightmare I don't wanna cry baby I just wanna make a light in the darkness shit yeah don't wanna talk about it Everybody starts wasting the darkness, shit Yeah my nay cô ấy Feel like nó có bóng in áp lên nắng Yeah They were dancing around me But I don't care about the shit You know I care about the shit uh.